dele, Yeah. said, Facebook mà bạn joogto oo រត់លូនរត់លូនគេទាំងមើលផងមកដេកទៅមកកូនដេករត់លូនរត់លូនចាប់ដែរគេមើលសោះគាត់កូនដេកចំ